បើមកកើតជាមនុស្សនេះញាតញោមហើយបើមនុស្សខ្លះពីដើមកើតនៅស្រុកស្រែដូចតែញាតញោមអញ្ចឹងប៉ុន្តែ3 4 10ឆ្នាំ20ឆ្នាំក្រោយមកស្រាប់តែរើស៊ីមានហើយមានបែកគ្នាបើជឿអញ្ចឹងឯងញោមហ្នឹងហើយចុះហេតុអីបានអញ្ចឹងបើកាលពីដើមកើតនៅក្នុង ស្រុកស្រែជនបទហើយពីដើមរើស៊ីកប៉ៃកប៉ុកកកប៉ុងឯង ណាលុកៃវ៉ាន់ចាភួយនឹងបែកគ្នាប្រហែលឆ្នាំមកស្រាប់คลายទៅជាអ្នកមាន បើមិនអុកញ៉ាក៏កូនចៅអុកញ៉ាដែរញាតិញោមមកបាទឬញាតិញោមខ្លះគាត់មានទ្រព្យមកកណើហ្នឹងប៉ុន្តែថាគាត់ធ្វើទៀនអស់ច្រើនជាងអ្នកបានតំណែងជាអុកញ៉ាហ្នឹងផងប៉ុន្តែគាត់មិនបានដាក់ពាក្យស្នើសុំអញ្ចឹងអីទេគាត់មិនចង់បានអីអញ្ចឹងទេគាត់គាត់ដឹងតែពីរឿងធ្វើធ្វើហ្នឹងមកកណើក៏ដឹកអីអាត្មាជួបរាប់តាអស់ បើគាត់ធ្វើអស់ច្រើនដែរញាតិញោមបើឃើញនេះជីវិតនឹងគឺថាត្រូវកម្មនឹងតាក់តែងកម្មពុនធោកម្មយោនីកម្មបដិសារណោយ៉ាងកម្មង្ករិសាមិណាញាតិញោមសត្វលោកនឹងមានកម្មជាថៅពួងមានកម្មជាពូជមានកម្មជាទីបំណាក់អាស្រ័យបើណាបើញាតិញោមជាពុទ្ធបរិស័ទបាន គិតពីបញ្ហានឹងអញ្ចឹងទៅយើងទាំងអស់គ្នាមានកម្លាំងចិត្តណាយើងមានកម្លាំងចិត្តថាបើអាត្មាអញខំរៀនប៉ុន្តែបើអាត្មាអញខំធ្វើសេចក្តីល្អញាតិញោមប៉ុន្តែខំរៀនទោះបីជាកូនអ្នកស្រែជួនអបត់យ៉ាងណាក៏ដោយបើបើអាត្មាអញខំរៀនហើយអាត្មាអញខំធ្វើសេចក្តីល្អអាត្មាអញខំតស៊ូសេចក្តីជាយាម បើពេលណាមួយអាត្មាអញនឹងបានកិត្តិយសគេឈ្មោះខ្ពងពោះឬក៏คล้ายជាអុកញ៉ាคล้ายទៅជាអ្នកមានរស់ស៊ីទទួលទានមានបានដូចតែដូចតែញោមចឹងបើដូចតែញោមចឹងកុំឲ្យតែយើងដាក់ធុរៈប៉ុណ្ណាហើយកុំឲ្យតែយើងនឹងឯងគិតគេហៅថាបាក់ទឹកចិត្តញាតិញោមបាក់ទឹកចិត្តណាបងបើញាតិញោមនៅជនបទច្រើនណាបានតំណែងជាឯកឧត្តមបានតំណែងជាអុកញ៉ាបានតំណែងជាលោកជំទាវបើហើយ ញាតិញោមពាក្យថាជួនអបតប៉ុណ្ណឹងមិនមែនជាអ្នកធូធាអីទេបើក្រនមរុះមរុះមិនល្មើមកសំរុំហ្នឹងប៉ុន្តែសារហេតុអីបាន ជាគាត់អាចคลายទៅជាប្រមុខដឹកនាំគាត់អាចคลายទៅជាអ្នករស៊ីទទួលទានមានបាន តាមពធគឺថាដោយហេតុ2យ៉ាងទី1ពពេចកតបញ្ញតាញោមគឺភាពនៃបុគ្គលបានធ្វើបុណ្យមកហើយពីជាតិមុន ទី2ដោយសេចក្តីព្យាយាមក្នុងអត្តភាពបច្ចុប្បន្នញោមអើយញោមខាងឃើញលឺទេបើអ្នកញាតិញោមคล้ายទៅជាអ្នកចេះคล้ายទៅជាអ្នកមានទ្រព្យសម្បត្តិដោយហេតុ2យ៉ាងអញ្ចឹងឯញោមមិនចេះតែមានហើយមិនចេះតែចេះទេណាបើ នឹងកុំឃើញគេមានអីដឹកដេកចាំសម័យសម័យបានទេវតា ដាក់ទ្របមកញាតិញោមហ្នឹងហើយ100តម្លឹង1000តម្លឹងលើតបូលផ្ទះអញមកអញគិតយកទៅធ្វើប៉ុន ដេកសម័យអញ្ចឹងទៅបើមិនមែនដូចសម័យព្រះ មានមួយមួយដែរប៉ុណ្ណាមិនមែនទូទៅទេមានមួយមួយទេមុនសម្បើមណាញាតិញោមអញ្ចឹងពធបានបញ្ជាក់ថា បុគ្គលនឹង មានបុណ្យពីអតីតដែលបានធ្វើមកហើយ តុមហេហិបញ្ញបសតាំងអនបកនទេបុណ្យគឺអ្នកបានសន្សំទុកហើយមិនមែនតិចដូចនេះប្រយោគបច្ចុប្បន្ននឹងខំប្រឹងប្រែងស្វាក់ស្វែងជាជាមខ្សែគប់ជាមួយនឹងអ្នកដែលត្រូវខ្សែគប់ញាតិញោមលោកតាអនាថបណ្ឌិតកសេដ្ឋីញាតិញោមដែលគាត់អាចคลายទៅជាសេដ្ឋីអ្នកមានណាបើដែលគាត់អាចคลายទៅជាសេដ្ឋីអ្នកមានលោកតាអនាថបណ្ឌិតញាតិញោម គាត់បានធ្វើប៉ុននឹងមួយសែនផែនដីមកហើយពីជាតិមុនមួយសែនផែនដីណាញោមមួយសែនផែនដីយូរទេផែនដីនឹងឆេះអស់មួយសែនដងញោមផែនដីនឹងឆេះអស់មួយសែនដងណាញោមគាត់ធ្វើប៉ុនជាមួយនឹងព្រះសម្មាសម្ពុទ្ធ